តន4អរហតោសម្មាសម្ពុទ្ធតន្តបុតសភិគវតោអរហតោសម្មា សាយថាវរិវហាបុរាបរិពោរេនតេតាករាំងអេវមេវអិតោនអបកម្មបន្តេអេច បាតិតាំងតមហាងកាមបមេវតមេចន្តនតាមពេពុរេនតតាំងកាមបាមនីចោតរតយថាតាមពីទេ โยวิวัชันตตาเปโรโกวินีตันตมีเตเปเวียงสกไยติกิยยกาเปเวอปิเวทนาไตเลตันเนจังวันเทปจายินาจาตารา យុវណ្ណោសុខាងវលៀងសាធុសាធុសូមជូនបុណ្យកុសលដោយបានដល់អ្នកទាំងឡាយ បានសងសបាយចាប់តាំងពីថ្ងៃនេះទៅសូមអានមោទនា Tê việc căn toa nêu về tây dung Mà nơ sát ta chi văn ta ha ra hê sô ca ma nôi nhang phôi chia năng Tô mẹ mẹ chê ta sát tê សៀងញាត់នាងផ្ញើពីងស្រអណោ សួរសៀងញាតនាងផ្ញើពីងស្រអណោ สารนามั មួយឆាកទាំង5អ្នកដែលត្រូវបព្វជិយាត្រូវចម្រើនកម្មដ្ឋានទាំង5នេះឲ្យឃើញថាជាបរិគលសញ្ញាសង្កេតថាជាគ្រឿងពើអើអាក់ល្អមានជាខ្លាសក់ទាំងឡាយជារបស់ពើមួយលោមីរោមទាំងឡាយជារបស់ពើមួយ អ្នកថាចោនេះជារបស់ពើមួយ3ចិនឡាថ្មីជារបស់ពើមួយនេះដាក់ចោលបែកទៅជារបស់ពើដូច្នេះអ្នកដែលសម្លាញ់នៅអបជាត្រូវចម្រើនកម្មដ្ឋាននេះឲ្យបានលឿនលឿនតើបានទេចេញកម្មថាតាទេសាទេសាលោមៀលោមៀ Nhật dạ, Sa Nhật dạ, Sa Sơn Ta Bạc Châu Bạc សូត្រទាំងអស់គ្នាទៅញោមនមោតាសៈភិក្ខវតោអរាអតោសម្មាសម្បន្ទសន្តមោតាសៈភិក្ខវតោអរហតោសម្មាសម្ពុទ្ធសន្តមោតាសៈភិក្ខវតោអរហតោសម្មាសម្ពុទ្ធសាតੰអ រហាតិគុណសង្យនតាំងពុនធាងសេរសាណាមាមិតាញ់ចពុនធាងហេសាកាងរេហេអភិពុជយាមិតាំងស្វាខាតាតិគុណសង្យនតាំងធម្ម nam bi mi tanh chát tham biang y mê sang cang re pi bồi chê di mi tăng sục bát đề pan na na sang dân tăng sang kiang se ra sa na mi mi tanh chát sang kiang y mê sang cang re pi bồi ជាយាមិសុំឲ្យកំចាត់បងអាពាំងមៀងគល់ទាំងឡាយឲ្យជាចិញ្ចាតឆ្ងាយក្តីអន្តរាយកំបីមានដោយកំឡាំងអានភាពបញ្ញាលាភជាប្រធានកងបានរានសីមានតំបានតានក៏មានមួដោយគុណមាសកាត្រ ត្រីរតនាប្រតើពោសូមអានិតង្ណោដដលអាននិពានងទាំងសូមចិត្តញោមទាំងអស់គ្នាអញ្ជើញមកប្រគេនចង្ហាន់ប្រសង់តែម្ដងហើយញោមយកកង្ក្រមសូមមេត្តាអញ្ជើញប្រគេនចង្ហាន់ប្រសង់តែម្ដងណាញោមបងសូមអញ្ជើញបងគ្រប់គ្នា អូគណៈកម្មការយាខាងក្រមកម្មការខាងក្រមប្រគិនចង្ហាន់ប្រសង់មើលកលែងព្រះអង្គចង្អៀតយើងចាត់ចែងឲ្យព្រះអង្គបានទូលាយដល់កលែងណាកកកលែងណាកុញកលែងណាអីលោកគ្រូតាមុនមកខាងនេះទៀតទាំងឲ្យញោមរៀនធ្វើប៉ុនអញ្ចឹងណាញោមជ្រះថ្លាខាងលើមក នេះត្រឹមតែកូនបួសជ្រះថ្លាប៉ុណ្ណឹងហើយញោមត្រឹមតែគ្រួសារមកបួសទៀតជ្រះថ្លាប៉ុណ្ណាណោះញោមហើយនេះញោមកូរេនតេតាករាំងអេវមេនាងបេតានាងឧបកម្មបតេអេចតាំងបតេតាំងតមអង្គបមេវតមេចន្តោ បរិណតតាំងកម្មបាចន្ទោបណ្ណរតោយតាមនីចតរតោយតាតាមវិវាចានតតាបរកោវិញ្ញាតន្តមេតេភវៈតវន្តរាយសក្ខៃទីគា តនសីលេសនេចាងវតិអបចាយិណាចានតារធម្មេវានតេអាយុវណ្ណសុខាងពលៀងសំផលនៃចន្ទតែ ថ្លាក្នុងព្រះរតនត្រ័យដោផលនេចជាផលតម្រាចជាចជាផលសម្រាញការីជនដែលចែកឋានរំលែកខណ្ឌនៅកាន់មុខលោកខាងមុខនោះហើយក៏សូមទៅតាមខ្ញុំអេទាំងវោទានាងញាតៃណាង ហនតោសុគតាហនតោញាតយោរីទានេចូលបានដល់ញាតទាំងឡាយរបស់ខ្ញុំសូមញាតទាំងឡាយរបស់ខ្ញុំ យោអ្នកបាននៅសេចក្តីសោកចោសូមជូនបុណ្យកុសលចំពោះទៅដល់មេដាបៃតាគុណញាតិកា7សន្តានជីដូនជីតារស់នៅក្តីណា លោកម្ចាស់ចែកតាន កុសលតកាងតកានសំសោកសែនសានដល់តានផតតោកផតពីជាតិនេះរហូតជាតិមុខសូមអើយបានសងដល់នេពៀនឡងយ៉ាងកេងចកុសលកម្មកាតាពាំងកិរិយា na vi cha manasa te te se so ke tang ke tang ye sa ta san ye no cha san ta a san ye no ke tang po nya pa lang mai hang sa pe tô tê ye tăng ca tăng so về tê tăng tên nàng bối nhập ba lang cha tan ta na chia nan ta tê via cần toa nêu về ta yong sa pê lô cam mai